សួស្តីដល់អតិថិជនទាំងអស់គ្នាថ្ងៃនេះហាងយើងខ្ញុំសូមបង្ហាញពីម៉ាស៊ីនធ្វើស្ករសាលីម៉ាស៊ីននេះដែរគឺមានកម្លាំងរហូតដល់1000វ៉ាត់ហើយចំណែកភ្លើងវិញយើងប្រើភ្លើង220វ៉ុលតោះឥឡូវយើងមកមើលពីរបៀបប្រើប្រាស់ម៉ាស៊ីននេះយើងតភ្ជាប់ភ្លើងហើយយើងបើកជាមួយនឹងកង់តាក់ម៉ាស៊ីនបន្ទាប់មកយើងធ្វើការបើកកម្ដៅម៉ាស៊ីនរយៈពេល2នាទីបើកក្នុងចន្លោះពី200អង្សាទៅដល់210អង្សា ដើម្បីឲ្យក្បាលដែលនៅចន្លោះកណ្ដាលហ្នឹងឲ្យវាក្ដៅក្នុងពេលរយៈពេល2នាទីក្រោយវានឹងក្ដៅយើងធ្វើការបថយវាក្នុងចន្លោះពី180អង្សាដល់200អង្សាហ្នឹងគឺយើងបថយមកត្រឹមហ្នឹងវិញហើយសម្រាប់បងបងដែលត្រៀមនឹងប្រើប្រាស់ម៉ាស៊ីនហ្នឹងគឺយើងបើកវាចន្លោះពី180ទៅដល់200អញ្ចឹងសិនណានេះបងប្អូនគ្រាន់តែតេស្តឲ្យសាកល្បងមើលសិនហើយនេះយើងធ្វើការបើកវាអញ្ចឹងមកបើកវាវិល ដុំម៉ូទ័រហ្នឹងហើយយើងអាចចេញជាស្គរសលៃមកហើយហើយខ្ទង់ចន្លោះពី5ទៅ10នាទី ដែលបងបងអត់ប្រើប្រាស់ម៉ាស៊ីនហ្នឹងគឺយើងអាចសេរីវាមកត្រឹម100ដល់ក្នុង150អង្សាសេនៅពេលដែលបងត្រឡប់មកប្រើម៉ាស៊ីនហ្នឹងវិញគឺយើងបើកវាដល់180ឬក៏200អង្សាហ្នឹងហើយយើងធ្វើការដាក់ស្គរចូលមកវិញមកយើងចាប់ផ្ដើមបើកបវលម៉ូទ័រឡើងវិញ សម្រាប់ព័ត៌មានលម្អិតអតិថិជនអាចតាក់ទងមកលេខនៅខាង លើវីដេអូនេះបានតែឥឡូវយើងងាកមកមើលពីវិធីធ្វើស្គរសម្លេងនេះទាំងអស់គ្នា thank you